ធ្វើអ្វីស្នេហានៅលោកនេះអ្នកក្តីហើយអ្វីព្រោះ លឹងបុណ្យណាបើស្នេហ៍ស្មងហើយ mama. necessidade.